ទុយអត់ខាំខាំដងចុកអឺពីអត់បាត់ទៅហើយលេងលេងឆ្កលេងលេងលេងមួយអានោះទៅជួយគ្នាវិញហ៎ ham ham đau chóc à chết trời đau chóc rồi mình fly như này không chóc đau chóc không chóc không chóc mít không chóc ham à đau chóc à <laughs> hả cái gì ai mà ca nghi à មកយើងមកមើលសាងក្រងសត្វអង្គអង្គក្រងដើមក្រូចខាងខាងខាងខាងអីគេតង់អានេះវាអានេះវាអត់ខ្វល់ទេអត់តែមានដល់មាត់នឹងខំមកខាងខាងខាងជប់អា ស្គន់ហើយអត់សុខចិត្តប្រឡែងហើយឆ្ងល់ដែរខ្ញុំយកប្រឡែងធ្ងន់ណាស់យកធ្ងន់ណាស់ដោយសារឯងជើងវាមួយជាងទៅវាជាប់ខ្ញុំទៅស្លឹកក្រូចហើយអាទៅពេលដៃឯងវាជាប់មកហ្នឹងអានេះវាទៅជួយគ្នាគ្នាខ្ញុំយកណាទៅយាបាទ to mực Ha ha ha.